សម្រាប់ Man U បាទថាតើពេលដូរលោកអូលេចេញទៅបាទគាត់នឹងនឹងនឹងនឹងនឹងជួបវាសនាបែបណាសម្រាប់សម្រាប់ Man U បាទនៅពេលដែលលោកអូលេចេញទៅវាអត់មានរឿងអីទេបាទដោយតែលោកហូសេម៉ូណាញ៉ូចេញបាទហើយបរមកលោកអូលេចូលមកវិញបាទគឺអឺវាវាដូចគ្នាអញ្ចឹងបាទធម្មតារបត់មួយបាទនៅពេលដែលគ្រូមួយចេញបាទគ្រូមួយចូលវាតែងតែមានរឿងរ៉ាវថ្មីផ្សេងបាទជាពិសេសគឺតម្រងលេងនឹងតែម្ដង ហើយបាទជាពិសេសគឺកីឡាករទៀតថាតើកីឡាករនៅក្នុងក្រុមនឹងលេងត្រូវបាទជាមួយនឹងគ្រូបំបឹកដែលគាត់ចូលមកដឹកនាំអត់ឥឡូវឧបមាថា Zinedine Zidane បាទ Zidane បាទគាត់ចូលមកដឹកនាំមែនបាទថាតើកីឡាករនៅក្នុងក្រុម Man U មួយណាឬក៏11នាក់រូបណាដែលលោក Zidane នឹងដាក់ចូលលេងបាទអាហ្នឹងហើយដែលជាបញ្ហា ខ្ញុំដឹងថាបងប្អូនបាទជាទទួលបានព័ត៌មានថាពីរ៉ូណាល់ដូបាទគាត់ចង់ឲ្យលោក Luis Enrique បាទចូលមកនាំវាអឺវាអត់ខុសទេបាទវាត្រូវព្រោះខ្ញុំក៏ទទួលបាននៅព័ត៌មាននឹងដូចគ្នាដែរបាទអញ្ចឹងអានេះគ្រាន់តែជាការចាប់មុំមួយបាទពីសារព័ត៌មានអឺរ៉ុបបាទចង់ឲ្យល្បីបាទទៅលើរ៉ូណាល់ដូដែលគាត់ចង់ឲ្យលោក Luis Enrique ចូលដឹកនាំទេប៉ុន្តែជាក់ស្ដែងបាទលោក Luis Enrique បាទជាគាត់មិនមកអង់គ្លេសទេបាទខ្ញុំនិយាយឲ្យចំតែម្ដងបាទ ការដឹកនាំក្លឹបនៅអង់គ្លេសបាទមិនមែនជារឿងងាយស្រួលទេបងប្អូនអង់គ្លេសបាទឥឡូវយើងមើលទៅ Manchester City ដែលដឹកនាំដោយលោក Pep Guardiola បាទគាត់ឈ្នះ Premier League មែនបាទគាត់ឈ្នះពានផ្សេងផ្សេងមែនប៉ុន្តែការប្រកួតប្រជែងបាទនៅក្នុងពានរង្វាន់ Champions League លោក Pep Guardiola បាទគឺគាត់អត់ទាន់បានឈ្នះពាន Champions League ទេប៉ុន្តែគាត់ជោគជ័យនៅនៅនៅ Premier League បាទ ចឹងបើថាឈ្នះ complete set តែម្ដងគឺមិនងាយទេបាទមិនងាយទេបាទសំណួររបស់ Radit បាទ Radit បាទគាត់សួរថាចង់ឲ្យដឹកនាំអឺចង់ឲ្យនរណាដឹកនាំជាងគេអឺកន្លែងនេះខ្ញុំខ្ញុំឆ្លើយតែម្ដងបាទក្នុងចិត្តខ្ញុំបាទដែលដែលខ្ញុំតែនិយាយថាដូអូលេចេញបាទដាក់គ្រូថ្មីដំបូងខ្ញុំចង់បានកង់ទេបងប្អូនទាំងគ្នាបាទខ្ញុំចង់បានកង់ទេបាទប៉ុន្តែកង់ទេឥឡូវនេះគាត់ទៅដឹកនាំស្ពើបាត់ទៅហើយបាទដែលធ្វើឲ្យគឺអឺយើងអស់គ្រូអំបឹកមួយល្អបាទ អស់គ្រូបង្វឹកមួយល្អអញ្ចឹងគឺកង់ទេបាទក៏ទៅដឹកនាំស្ពើយើងកាត់ចិត្តបាទពីកង់ទេបាទបាទតាម៉ូរូស៊ីអូសារីបាទតាបារីបាទគឺក៏ក៏មិននៅក្នុងលីសរបស់មែនយូដែរអញ្ចឹងក្រៅពីលោកកង់ទេ ថាតើខ្ញុំចង់ឲ្យគ្រូបង្វឹកដឹករូបណាដឹកនាំគ្រូបង្វឹកខ្ញុំចង់ឲ្យដឹកនាំគឺលោកស៊ីដាន់បាទគឺលោកស៊ីដាន់អញ្ចឹង បែកភាពដែល admin បាទចង់ឲ្យចំនួនតំណែងរបស់ Man U បាទនៅពេលដែលលោកអូឡេបាទត្រូវបានក្លឹបប្រចាំទូរទីគឺ Zidane បាទ Zidane ហេតុអីបានបានខ្ញុំចង់ឲ្យ Zidane បាទលេងបាទអឺចូលមកដឹកនាំក្រុម Man U បាទប៉ុន្តែខ្ញុំខ្ញុំខ្ញុំរំលឹកបងប្អូនដែរបើទោះបីជាខ្ញុំចង់ឲ្យ Zidane ដូរមកដឹកនាំ Man U ក៏ខ្ញុំមើលឃើញបាទនៅចន្លោះប្រហោងមួយរបស់ ទម្រង់របស់ស៊ីដានធម្មតាការដឹកនាំរបស់លោកស៊ីដានដែលល្អបាននៅរឿងម៉ាឌ្រីតបានឈ្នះ Champions League 3ឆ្នាំជាប់គ្នា ដែលមិនទាន់មានក្លឹបណាធ្វើបាននៅពេលបច្ចុប្បន្នគឺគាត់មានកីឡាករខ្សែការពារល្អគាត់មានខ្សែអឺអឺបំរើល្អគាត់មានខ្សែប្រយុទ្ធល្អបាទ តែមែនយូបច្ចុប្បន្នបាទអត់មានខ្សែបំរើកដាលល្អបាទឲ្យលោកស៊ីដានយកទៅប្រើទេបាទខ្សែប្រយុទ្ធអាចថាល្អហើយខ្សែការពារអាចថាក្រាន់បាទហើយ តែខ្សែបំរើកណ្ដាលបាទដែលជំនាន់លោកស៊ីដានដឹកនាំដូចជាអឺអីគេតូនីគ្រូសលូកាម៉ូឌ្រិកបាទហើយនឹងកាស៊ីមេរ៉ូនៅមែនយូអត់ទាន់មានអ្នកល្អបាទ3អ្នកហ្នឹងទេឥឡូវយើងមកមើលបដាបំរើកណ្ដាលរបស់មែនយូដូចទេ Fred ចប់ Scott បាទគួសម matic យើងចាស់តិចតែបច្ចេកទេសបាន mata បាទខានលេងយូរបាទសឹងតែកាំងជើងហើយ wonder back បាទខានលេងយូរប៉ុន្តែ performance របស់គាត់នៅល្អបាទចឹងកន្លែងនេះហើយបាទបើសិនជាលោកស៊ីដានមកមែនគាត់ត្រូវការទិញចលនាករនៅរ៉ូលកដាលរបស់គាត់យកមកបំពេញបន្ថែមគេរត់10បនពេជ្រទៅលោកស៊ីដានបាទអាចដឹកនាំមែនយូបានជោគជ័យយើងមើលទៅរដូវកាលមុនបាទបាទរដូវកាលមុនដែលដែល Manchester City លើកពានណា អឺមុនគ្រីស្មាស់គឺ Man U អធិស្ស្រ័យបាទគឺ Man City គាត់ធ្លាក់តម្រង់មែនតើមកចំណាត់ថ្នាក់លេខ8ក្រោយគ្រីស្មាស់ Man City ឆ្នាំឆ្នាំឆ្នាំរហូតខ្លាយជើងឯកអញ្ចឹងបាទចន្លោះពេលនេះបងប្អូនបន្តអសង្ឃឹមមកសម្រាប់មិនតែប្រិមិត្ត Man U ទេប្រិមិត្តទាំងអស់បាទព្រោះអឺបាទអធិស្ស្រ័យបាទសម្រាប់ក្លឹបទាំងអស់បាទ កំទាន់អសង្ឃឹមមកសម្រាប់10សប្តាហ៍ដំបូងនៅសល់ពេលជាង28សប្តាហ៍ទៀតបាទសម្រាប់ឲ្យក្លឹបប្រកួតប្រជែងដើម្បីខ្លាយជាក្រុមកម្ពុជាតារាង បាទហើយឈ្នះជើងឯកបាទនៅពេលបំណាច់រដូវកាលបាទហើយបងប្អូនបាច់ថាឲ្យខ្ញុំទៅដឹកនាំល្អទេបាទខ្ញុំខ្ញុំអត់ចេះដឹកនាំទេបាទខ្ញុំចេះតែអត្ថាធិប្បាយបាល់ទាត់បាទនឹងយកព័ត៌មានត្រឹមត្រូវបាទជូនទៅបងប្អូនអរគ្នាទេបាទ បាទអញ្ចឹងគឺចន្លោះពេលនេះបើយើងដូរគ្រូបាទគឺនៅតន់តែបើថាចាំឲ្យយូរបន្តិចទៀតបាទគឺមិនងាយទេបាទគឺអត់ងាយទេហើយរឿងរ៉ូណាល់ដូដែលបងប្អូនសួរថាបងបើសិនជាអត់បាន top 4រ៉ូណាល់ដូចេញពី Man U អត់រ៉ូណាល់ដូក៏ធ្លាប់បាននិយាយហើយបាទបើសិនអត់បាន top 4ទៅលេង Champions League ទេគាត់គឺប្រហែលជាអត់នៅ Man U ទេបាទអត់នៅ Man U ទេអញ្ចឹងគឺអានឹងរឿងរ៉ាវរបស់ Ronaldo យើងក៏ព្រួយបារម្ភដែរ យើងសប្បាយចិត្តបាទនៅពេលដែលគាត់មកដល់ទឹកដី Old Trafford វិញបាទជាលើកទី2បាទក្នុងនាមជាកីឡាករ Man U ប៉ុន្តែបើសិនជាគាត់បាទចាក់ចេញមែនក៏យើងសោកស្ដាយដែរបាទក៏យើងសោកស្ដាយដែរបាទលោករ៉ូបេតូមែនស៊ីនីបាទបច្ចុប្បន្នគាត់នៅជាប់ភារកិច្ចបាទដឹកនាំក្រុមជម្រើសជាតិអាសូរីអ៊ីតាលីបាទ បាទនេះជាសុជាតិបាទគាត់និយាយល្អមែនតើបាទអ្នកវិភាគបាល់ទាត់មិនអាចខ្លាចជាគ្រូបង្វឹកទេព្រោះអត់មាន បានរៀនជំនាញចែកទេដឹកនាំបាទអឺខ្ញុំដឹងថាពេលខ្លះវាជាពាក្យលេងសើចបាទឌឺដង របស់ fan ឬក៏របស់អ្នក troll ទេបាទអញ្ចឹងសុជាតិបាទគឺពេលខ្លះយើងមិនបាច់តទេ តែវាពិតមែនបាទតោះតែមានគេថាលំដាប់ license ក្នុងនាមជាគ្រូបង្វឹកបាទទៅដឹកនាំអាចទៅដឹកនាំគ្រូក្លឹបបាល់ទាត់បានបាទតោះ ឥឡូវនេះបាទកុសលវឌ្ឍនៈបាទគាត់ថាឲ្យវិភាគការប្រកួតយប់មិញបាទអឺយប់មិញបាទមែនយូបាទជាមួយនឹង Fedport បើថាឲ្យវិភាគហ្មងបាទខ្ញុំវិភាគមិនត្រូវ100%ទេបាទមិនមិន100%ទេបាទប៉ុន្តែអ្វីដែលខ្ញុំអាចមើលឃើញគឺតម្រង់មែនយូជំនាញគឺធម្មតាទេបាទតែចាញ់គឺពិបាកមើលហើយបាទតែពិតជាពិបាកមើលមែនអសារតែយើងមើលទៅគាត់ ប្រើក្បួន4231បាទ4231បាទ421បាទដូចខ្ញុំនិយាយអញ្ចឹងរ៉ូដូគាត់អាយុ36ឆ្នាំហើយបាទតលេងប្រយុទ្ធម្នាក់ឯងលេអីចឹងខ្ញុំដឹងថាដាក់គាត់ឲ្យចងមុងចោលបាទដើម្បីសុទ្ធបញ្ចោទីអញ្ចឹងណាបាទប៉ុន្តែអឺពេលខ្លះគាត់ក៏ត្រូវការ space បាទក្នុងការលេងជាមួយនឹងដៃគូរបស់គាត់បាទយ៉ាងហោចណាស់ម្នាក់ពីរនាក់ដែរមកនៅប្រព័ន្ធខាងលើ ចឹងការលេខ4231របស់ Man U ជាមួយនឹងគឺ Watford បាទជាពិសេសគឺ Watford ក្បួនរបស់លោក Colo Ranieri បាទក្បួនមកគាត់គឺប៉ាកែបុកប៉ាកែអីមែនទែនចឹងតែរឿងលេងតុបបាទឬក៏លេងកក្លេកកក្លាក់បាទជាមួយនឹងក្បួនរបស់លោក Colo Ranieri គឺទៅអត់រួចមួយគាត់ទេហើយមួយទៀតយើងមើលទៅរ៉ូណូបានសុទ្ធពីរជើងគាត់បាទសុទ្ធខុសគោដៅទាំងពីរជើងបាទសុទ្ធមួយតែតមួយបាទខុសទាំងពីរហើយ Rashford បានសុទ្ធមួយជើងអ្នកចាំទីជួយបានទៀត ហើយសំខាន់បាទម៉ាខ្វាយអឺបាទទៅឈូសថមក្លេបលីបាទបានកាតក្រហមទៀតមិនគួរឲ្យជឿមែនបាទអឺជុំបិញបាទកីឡាករមែនយូបាទជំនាន់គ្រូតាលេងជុំគ្នាបាទគឺទី1គឺ Ben Foster បាទអ្នកចាំទីរបស់ Watford គាត់លេងតាន់រ៉ូណាល់ដូបងប្អូនអរគ្នា បាទគាត់នៅក្លឹបមួយរ៉ូណាល់ដូថមក្លេបលីដូចគ្នាដែរបាទសិតនៅតាន់តាន់គ្នាប៉ុន្តែពេលនោះបាទរ៉ូណាល់ដូចេញមកឆ្នាំ2009បាទគឺក៏ ក៏ក៏ក៏ចែកជើងគ្នាទៅបាទអញ្ចឹងយំមិញបាទទម្រង់របស់ Watford ឲ្យថាល្អគឺមិនល្អទេតែសរសើរតែទម្រង់របស់ Man U បាទគឺគេហៅថាលេងបាយកម្មដ្ឋានហើយ Watford មកល្អចុងម៉ោងនោះបាទសុទ្ធ Man U បាក់ទឹកបាក់ដីបានធ្លាយ14គ្រាប់បាទធ្លាយ14គ្រាប់ចឹងហើយបាន Man U ចាញ់ដល់ទៅ4ទល់1បាទស្ដាយមែនទេចុះបើយកគ្រូអាសា បាទគ្រូជំរឿជាតិបែសិចវិញបងដែលព្រោះឃើញប៉ុនល្អខ្លាំងដូចខ្ញុំនិយាយអញ្ចឹងបាទគ្រូបែសិចបាទគ្រូអស័កទោះបីជាមានផ្សារព័ត៌មានណាផ្សារភ្ជាប់នឹងគូគាត់បណ្ដោយប៉ុន្តែយើងមើលកលៈទេសៈរបស់គាត់ថាតើគាត់ជាប់មានភារកិច្ចបាទដឹកនាំក្លឹបបច្ចុប្បន្នរបស់គាត់អញ្ចឹងគាត់អត់ងាយមកទេបាទគាត់អត់ងាយមកទេអាចទៅរួចទេមានកលាករមានលេខសរសេរគ្រូ រឿងកីឡាករធ្វើស៊ីគ្រូហ្នឹងវាជារឿងធម្មតាទេបាទនៅ Chelsea បាទក៏ធ្លាប់ធ្វើស៊ីគ្រូដែរជាពិសេសគឺលោកម៉ូញ៉ូហ្នឹងតែម្ដងបាទលោកម៉ូញ៉ូបាទមិនមែនថាទៅនៅ Chelsea ទេបាទនៅក្លឹបណាពីច្រើនគាត់ត្រូវបានកីឡាករធ្វើស៊ីគាត់ដែរបាទអញ្ចឹងនៅនៅ Man U អាចដែរបាទអាចដែរខ្ញុំឆ្ងល់ណាស់លោកអូឡេប្រើទម្រង់4231រហូតបើគាត់ចង់ចេញបាទវ៉ាន់បែបចាក់បាល់ឲ្យល្អតែក៏មិនសល់គ្នា10នាក់ អឺ Van der Beek គាត់ល្អបាទគាត់ល្អបើមិនល្អបាទគឺអាសាក់បាទមិនមិនខ្លាំងទេបើនិយាយចំបាទជំនាន់អាសាក់បាទគឺមាន Frankie De Jong មាន David Neres បាទមាន Hakim Ziyech បាទល្អល្អមែនតើបាទជាមួយនឹង Van der Beek នឹងធ្វើឲ្យអាសាក់បាទរកឡាករវ័យក្មេងល្អបំផុតទៅលក់ចេញលបាត់លបាយបាទទាំង Frankie De Jong បាទទៅជូទៅ Barcelona បាទ Matthew Delic បាទទៅ Juventus បាទ Hakim Ziyech បាទ Manchester ហើយនឹង Van der Beek បាទ Manchester United ហើយអាសារបស់គាត់ទិញកីឡាករថ្មីដែរប៉ុន្តែដោយសារការល្អនឹងហើយបាទទៅក្លឹបផ្សេងផ្សេងបាទទៅយកមកបាទបើមិនខ្លាំងគឺគេអត់ទៅទិញមកទេបាទរ៉ាម៉ូសបាទនឹងវ៉ារ៉ាន់មួយណាល្អជាង បាទខ្ញុំឲ្យវ៉ារ៉ាន់បាទល្អជាងរ៉ាម៉ូសបច្ចុប្បន្នប៉ុន្តែអតីតកាលបាទអត់មានអាគេស៊ីដៃរ៉ាម៉ូសទេបាទ អឺអូខេបាទឥឡូវខ្ញុំនិយាយរឿងគ្រូបង្វឹកបាទដឹកនាំភាសាទៀតគ្រូបង្វឹកបាទដែលអាចមានលទ្ធភាពបាទមកដឹកនាំមែនយូបាទគឺមានតែ4នាក់ទេ បាទទី1គឺលោកស៊ីដាន់បាទទី2គឺលោកពូជេនទីណូទី3បាទគឺលោក Brendan Rodgers បាទទី4គឺលោក Ten Hag ក្រៅពីគ្រូទាំង4ហ្នឹងបាទភិកច្រើនសុទ្ធសឹងតែមានភារកិច្ចបាទនៅក្នុងក្លឹបរបស់គាត់ក្លឹបទាំងគ្រូទាំង4ដែលខ្ញុំនិយាយមិញក៏គាត់នៅមានភារកិច្ចដែរលោកមានតែលោកស៊ីដាន់មួយទេបាទ គាត់ទំនេរមែនប៉ុន្តែគោលដៅរបស់គាត់បាទគឺដឹកនាំក្រុមជំរឿជាតិបារាំងបាទក្រុមជំរឿបារាំងបាទក្រោយព្រឹត្តិការណ៍ World Cup ឆ្នាំ2022បានចប់បាទអញ្ចឹងសុទ្ធតែមានភារកិច្ចទាំងអស់បាទមិនអត់ទេប៉ុន្តែថាតើគ្រូមើលទាំងអស់ហ្នឹងគឺលះបង់បាទការងាររបស់គាត់មកទឹកដី Old Trafford បាទដឹកនាំ Man U ឬអត់ទេអានឹងអានឹងសម្រេចលើពួកគាត់បាទ នីសូនីបាទអឺ admin អាន comment បាទរបស់ប្រិមិត្តកាលពីថ្ងៃហ្នឹងខ្លះខ្លះហើយបាទមិនបានអានទាំងអស់ទេបាទប៉ុន្តែអាននៅ comment ណាដែលដែលដែលគួរឲ្យចាប់អារម្មណ៍អញ្ចឹងណាបាទបានអានខ្លះដែរបាទព្រោះអី admin សន្យាថាអានបាទអញ្ចឹងគឺក៏បានអានដែរបាទឥឡូវបើថានេះ admin អានឲ្យភាសាទៀតបាទ admin ចង់អានឲ្យដែរបាទនិយាយចំទៅគឺចង់ឲ្យប្រិមិត្តបាទបានបង្ហាញនូវចំណាប់អារម្មណ៍របស់អ្នក គ្រូបាយ័នមនិច បាទគឺក៏គាត់មានអឺភារកិច្ចបាទទៅដឹកនាំក្រុមយុវជនអាល្លឺម៉ង់ដែរបាទគឺលោក Hansi Flick បាទគាត់ទៅហើយបាទដឹកនាំក្រុមយុវជនអាល្លឺម៉ង់ហើយបាទ